ច្បាស់ចេះហ្វេនហ្វេនសួរថាលោកគ្រូពេទ្យមាន ប្រពន្ធនៅកូន កាត់វៀតណាមមែនអត់ទុកយូរទេ លោកគ្រូពេទ្យសង្ហាផ្ដល់ចម្លើយយ៉ាងខ្លីថាសូមបញ្ជាក់បន្តិចផងដែរថាកាលពីយប់ថ្ងៃទី29ខែឧសភាឆ្នាំ2022កម្មវិធីប្រឡងកម្រិតពិភពលោក Cambodia Idol រដូវកាលទី4វគ្គចាត់ audition បានឈានដល់សប្តាហ៍ទី4ហើយ ព្រមទាំងមានបេក្ខជន សុទ្ធតែអេមអេម៉ងមកធ្វើការប្រកួត ជាមួយនឹងការតុបតែងខ្លួនស្អាតស្អាតតាក់ភ្នែកពិសេសទឹកដុំសំនៀងវិញពីរសញាក់សាច់អត់ចាញ់សព្ទាមុនមុនទេ ក្នុងចំណោមបេក្ខជនទាំងអស់គេសម្លឹងឃើញបុរសម្នាក់ឈ្មោះសឹមច័ន្ទពន្លឺអាយុ29ឆ្នាំមកពីខេត្តតាកែវហើយក៏ជាគ្រូពេទ្យផងដែរនិងមានប្រវត្តិធ្លាប់ចូលប្រឡងក្នុងកម្មវិធី The Voice នៅឯប្រទេសវៀតណាម។ កាលពីឆ្នាំ2018ខណៈពេលលោកទៅរៀនពេទ្យនៅទីនោះក្រោយឃើញសម្រស់ពន្លឺរួចធ្វើឲ្យហ្វេនហ្វេននារីនារីចាប់ផ្ដើមចាប់ចិត្តនិងបង្ហោះសារក្នុងន័យស្នេហាជាច្រើន លាយឡំនឹងពាក្យផ្អែមល្ហែមទៅកាន់គ្រូពេទ្យនិយាយឲ្យចំគឺញ៉ែគ្រូពេទ្យតែម្ដង ហើយមានហ្វេនខ្លះសួរថា លោកគ្រូពេទ្យមានប្រពន្ធនៅជាកូនកាត់វៀតណាមមែន ដោយមិនចាំយូរស្រាប់តែមកដល់យប់ ម៉ោងជាង9ថ្ងៃទី31ខែឧសភាឆ្នាំ2022នេះលោកគ្រូពេទ្យចេញមុខបញ្ជាក់ច្បាស់ច្បាស់ថាអត់មានប្រពន្ធទេ សម្រាប់คลิป TikTok ទាំងអស់គ្នាឃើញថា បងអោបក្មេងនឹងគឺសុទ្ធតែអោបអ្នកជំងឺទាំងអស់កូនរបស់អ្នកជំងឺទេបងនិយាយត្រង់បងស៊ាំហើយរឿងស្រីបោកស្អីក៏មានដែរច័ន្ទពលឺបន្ថែមថានិយាយទៅបើថាបងកូនកាត់បងក៏អត់ដឹងទេ ការពិតបងចង់បានបងកូនកាត់មែនតើព្រោះថាបើបងកូនកាត់ទៅ មុខយើងគ្រាន់បើជាងនឹងបន្តិចប៉ុន្តែបងកើតនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវថ្ងៃទី10ខែ5ឆ្នាំ1993បងកើតនៅក្នុងគ្រួសារមួយនិយាយទៅ តាបងគឺជានាយកសាលាបឋមសិក្សាតាកែវក្រុងក៏ជាសាលាដែលបងរៀនដែរហើយបងមានអ៊ំមួយ ជាគ្រូប្រវត្តិវិទ្យា បងមានអ៊ំមួយទៀតជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរហើយម៉ាក់ប៉ារបស់បងនៅខេត្តតកែវទាំងពីរប៉ានៅស្រុកសំរោងម៉ាក់គាត់នៅស្រុកដូនកែវតែឥឡូវហ្នឹងបងកើតមក បងដឹងថាបងជាសញ្ជាតិខ្មែរជាជនជាតិខ្មែរ ហើយបងនិយាយខ្មែរប៉ុណ្ណឹងចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ